ខ្ញុំបានក្បត់បោកប្រាស់សាវាអោខេតសៀមរាបទឹកដីបង្កើតស្នេហាសម្បត់សច្ចា មានប្រាងប្រា អ្នកលុងពូកែឲ្យស្អាតបងលុងស្មែអូនបងវែងស្មារតីហ៊ានទូលគោហំឲ្យអូនទុនចិត្តបែកៃបិចកូនកុំឡងកាលៃបានប្រាន ថាអូនឈរចាំគ្រប់វេលាចាំបងវិលវិញរៀបការនឹងគ្នាឬហើយបងស្ដា សង្ឃឹមអូនឃើញហើយអូនយល់ព្រមអប័យហើយចង់ប្រាប់អូនជាថ្មីឈប់ជុំ រូបបងវឹកវរឬថាអូនឈរចាំគ្រប់វេលាចាំបងវិលវិញរៀបការនឹងគ្នាឬហើយបងសា ចង់ប្រាប់អូនជាថ្មីជប់យំរីងរៃ